អូខេសួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំចេញវីដេអូមួយអូខេវីដេអូនេះខ្ញុំនិយាយរឿងតាក់ទងទៅនឹងការ ban account ខ្ញុំជឿថាអ្នកទាំងអស់គ្នាមួយរយៈនេះប្រហែលជាមានទទួលការទទួលរងនឹងការ ban account ពី GM ច្រើនហ្នឹងហើយតាមរយៈការប្រើប្រាស់ tool ហើយយើងក៏មិនច្បាស់ថាគាត់ប្រើប្រាស់ tool អីគេហ្នឹងហើយឲ្យច្បាស់ពិតប្រាកដដែរប៉ុន្តែជាទូទៅអ្វីដែលរងការប៉ះពាល់ខ្លាំងវាមានដូចជា tool 1000ហ្នឹងហើយហើយ TV Auto ដូចជាមិនសូវជាប្រមាណទេ Auto Sky Door ខ្ញុំគិតថាមិនជាប្រមាណដែរប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺ Tool ដើម1000ហើយខ្ញុំមិននិយាយអីទេប៉ុន្តែអ្នកទាំងអស់គ្នាយកទៅគិតខ្លួនឯងអឺទី1គឺអ្នកទាំងអស់គ្នាដែលមានកម្មវិធី Tool ដើម1000ណាគឺអ្នកទាំងអស់គ្នាសំញែងពេកអ្នកខ្លះណា PGM Live ចូលយក Tool ដើម1000ទៅប្រើមុខ GM គិតថាគេអត់ហ៊ានបែន account អ្នកទាំងអស់គ្នាមែន ហើយខ្ញុំតែប្រាប់ថាអូខេ ធូប1000គឺយើងយកវាទៅប្រើនៅក្នុងការ farm item ដើម្បីមានលក្ខណៈងាយស្រួលណាហ្នឹងហើយហើយ tool នេះបើតាមខ្ញុំដឹង គេប្រើតាំងពីនគរលង្វែកមិនទាន់ប្រើនៅសម័យយើងពេលបច្ចុប្បន្ននេះហ្នឹងប៉ុន្តែអ្នកខ្លះណាទាន់មានប្រើសោះហ្នឹងជោនេះជោយកធូលសម្ញែងហ្មងហើយដល់ពេលដែលគេចាប់ផ្ដើម ban account តាំងស្រេច ហើយខ្ញុំមិនបន្ទោសទៅលើអ្នកដែលគាត់ទិញតាមក្រោយប៉ុន្តែម្ចាស់ហេរ៉ូផ្ទាល់ដែលគាត់ប្រើប្រាស់ tool ហើយគាត់យកមកលក់ហើយពីថ្ងៃនេះតទៅខ្ញុំសូមបញ្ជាក់តិចដែរចំពោះការផុសនៅក្នុង page របស់ខ្ញុំបើសិនជាករណីអ្នកដែលគាត់ទិញហ្នឹងហើយអ្នកដែលគាត់ទិញ hero ពីខ្ញុំយកទៅហើយមានការ ban នៅ account មួយហ្នឹងឬក៏ fancy account មួយហ្នឹងអញ្ចឹងបើសិនជាករណីអ្នកទិញហ្នឹងគាត់ស្នើសុំ Facebook ម្ចាស់ hero អញ្ចឹងខ្ញុំនឹងអឺ screenshot ម្ចាស់ hero ហ្នឹងយកទៅឲ្យអ្នកដែលគាត់ ទិញហេរ៉ូហ្នឹងហើយតែខ្ញុំសូមបញ្ជាក់ណាហ្នឹងហើយតែបើអ្នកទាំងអស់នេះគាត់ថាអូខេហេរ៉ូខ្លួនឯងហ្នឹងគឺមិនដែលប្រើប្រាស់ tool ទេអាហ្នឹងវាមិនជាបញ្ហាហ្មងទេហ្នឹងហើយប៉ុន្តែបើសិនជាកណៃទិញហើយកំឡុងពេលអឺអឺការលេងណាមួយថា3ថ្ងៃអញ្ចឹងទៅមានការ ban account នឹងឬក៏មួយអាទិត្យមានការ ban account នឹងអាចស្នើសុំពីខ្ញុំបានខ្ញុំនឹង screenshot មកចាស់ hero នឹងផ្ញើទៅឲ្យហ្នឹងហើយអ្នកដែលគាត់ទិញអូខេណានេះគឺជាបញ្ហាមួយចំនួនហើយហើយមួយរយៈនេះ ban ច្រើនមែនទែន អូខេហើយខ្ញុំក៏សូម share និងចែកម្លេចដែរតាមពិតប្រភេទ hero ដែលវាមានការប៉ះពាល់ពេលបច្ចុប្បន្នរៀងច្រើនណាណាទី1គឺជាប្រភេទ hero ប៉ដែលគាត់អាចប្រើប្រាស់ដាវប្រព័ន្ធបាន ដូចជាប្រភេទ hero KM WS ES WB អឺ KM KM ខ្ញុំនិយាយរួចហើយមានអីទៀតទេមើលអូខេ ខ្ញុំសូមបញ្ចេញតែ4 5 hero ហ្នឹងទៅប៉ុន្តែអ្នកទាំងអស់នេះអាចគិតថាអូខេប្រភេទ hero ណាដែលអាចគាត់អាចប្រើ skill speed បានហ្នឹងហើយប្រភេទ hero អស់ហ្នឹងគឺវាមានហានិភ័យរៀងខ្ពស់ដោយសារភាគច្រើនគាត់យកទៅគឺគាត់លេង tool នឹងតែម្ដងប៉ុន្តែបើគាត់លេងនៅក្នុងការ farm PVP ការវាយ MP ការវាយ AP នឹងការចូលលៀងសាននេះអត់ជាបញ្ហាហ្មងនេះ hero អស់ហ្នឹងប៉ុន្តែណាស់តែគាត់យកទៅសម្ញែងនៅខាងក្រៅឯងដែលធ្វើឲ្យប្រភេទ hero អស់ហ្នឹងមានបញ្ហាហ្នឹងហើយ ហើយរបៀបនៃការដោះស្រាយវាតាមពិតមិនជាពិបាកទេបើសិនជាករណីយើងច្បាស់ថាអូខេអា account មួយនឹងលេង tool ប្រភេទណាយើងគ្រាន់តែយក tool នឹងទៅ report ទៅ GM ទៅហើយខ្ញុំធ្លាប់ចេញវីដេអូមួយទាក់ទងទៅនឹងរបៀបនៃការអឺស្នើសុំ hero នឹងមកវិញនៅពេលដែល GM ban ណាអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅមើលវីដេអូខ្ញុំផុសដូចជាក្នុងមួយខែឬពីរខែមុនអញ្ចឹងវីដេអូដែលខ្ញុំផុសកាលពីមួយខែពីរខែមុនវាអាចជាដំណោះស្រាយខ្លះៗសម្រាប់អ្នកទាំងអស់គ្នាដែលចង់បាន account នៅវិញណា ប៉ុន្តែអឺលក្ខខណ្ឌ GM មានច្រើនណាស់នឹងលក្ខខណ្ឌ GM មានច្រើនណាស់របៀបនៃការយក account របស់ហើយក៏វាមិនមានលក្ខណៈថាងាយស្រួលហើយជួនកាលអាចចូលកន្លះខែឬក៏មួយខែបានអ្នកទាំងអស់នេះអាចទទួលបាន account នោះវិញហើយអ្វីដែលសំខាន់ជាងគេដូចខ្ញុំប្រាប់ចឹងការប្រើប្រាស់ tool ខ្ញុំហ៊ាននិយាយថាមិនថាគេមិនថាខ្ញុំទេហ្នឹងហើយបើយើងប្រើប្រាស់យើងចេះលាក់តិចទៅហ្នឹងហើយកុំយកមកសម្ញែងដូចអ្នកខ្លះណា នេះបើយើងនិយាយឲ្យឲ្យឲ្យស្រួលស្ដាប់ណាអ្នកមានគេមានសម្ញែងបានទេណាស់តែអ្នកក្រធ្វើមានដែរដែលគាត់សម្ញែងធ្វើដូចឯងអស់ចាណាអញ្ចឹងយកទៅប្រើប្រាស់កដាលមុខ GM ហ្នឹងអាហ្នឹងសិតតែគេ ban ណាហ្នឹងធ្វើម៉េចណាហើយនៅពេលដែល ban ចាប់ផ្ដើមដាក់លក់ hero ហើយ hero ខ្លះនៅក្នុង page របស់ខ្ញុំពេលបច្ចុប្បន្ននេះជួនកាលអឺតំផុសលក់ហ្នឹងម្ចាស់ឆាតអូខេ account frenzy បាត់ហើយជួនកាលខ្លះផ្ញើមកឲ្យខ្ញុំខ្ញុំទៅបានផុសលក់ផង account frenzy បាត់ហ្នឹងហើយ ហ្នឹងសិតតែជាបញ្ហាហើយខ្ញុំក៏មិនបន្ទោសថាអូខេអ្នក ដែលម្ចាស់ account ហ្នឹងគាត់លេងឬក៏មិត្តភក្តិគាត់លេងឬក៏ណាលេងខ្ញុំអត់ខ្វល់ទេតែអ្វីដែលសំខាន់ជាងគេការប្រើប្រាស់ឲ្យលាក់តិចទៅហ្នឹងហើយកុំលួចគេប្រើឲ្យប្រើសម្ញែងណានេះមិនខោយពីពីចោលទេលួចម៉ូតូគេបានជិះហើយជិះកដាលមុខប៉ូលីសទៀតសំគេចាប់ចឹងហើយអត់ខុសទេហ្នឹងហើយអូខេនេះគឺជាការចែកលេខទេហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាកុំព្យាយាម ប្រើប្រាស់ tool បើយើងលេងណាកុំប្រើប្រាស់ចំមុខ GM ពេកឬក៏កុំប្រើប្រាស់សំញែងពេកហ្នឹងហើយអារបស់គេឲ្យប្រើប្រាស់សម្រាប់ក្នុងការ farm ទេមិនមែនយកស្រាប់មកវៃគេវៃឯងពេញក្រុងប៉ាត់ណាប៉ាត់អីពេលដែល GM គាត់ live ទេហ្នឹងហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែធ្វើការចែកលេខទេហើយប្រភេទ hero ដែលទិញយើង អាចមើលទៅ hero ប្រភេទណាដែលយើងអាចវាមានហានិភ័យទាបអញ្ចឹងណា ហើយបើសិនជាករណីម្ចាស់ Hero ផ្ញើខ្ញុំជួយលក់ហើយកំឡុងពេល3ថ្ងៃហ្នឹងបើមានបញ្ហា GM Ban account អញ្ចឹងបើសិនបើសិនជាអ្នកទិញគាត់ស្នើសុំ account Facebook ពីខ្ញុំអញ្ចឹងខ្ញុំនឹង share ព័ត៌មាននេះទៅឲ្យម្ចាស់អ្នកគាត់អ្នកទិញហើយណាហ្នឹងហើយអូខេអញ្ចឹងវីដេអូមានប៉ុណ្្នឹងអូខេអរគុណ